អូនស្រឡាញ់បងខ្លាំងពេកហើយអូនលួញយំទាំងភ្នែងរាល់ថ្ងៃព្រោះរូបស្រីអូនចង់មានភាពកក់ក្ដៅ